Selamat mendengarkan. Permainan yang lagi viral di sosial Bye bye, Bye bye, you love Bye bye, you love But my left or left